បន្លែផ្លែឈើ3មុខនេះស្រីស្រីមានផ្ទៃពោះកំសាអីអាចរលូតកូនឬកូនកើតមុនខែលហុងខ្ចីប្រទីកន្ទុយក្រពើនិងដំឡូងព្រៃស្ត្រីមានផ្ទៃពោះកុំញ៉ាំអីមិនល្អចំពោះសុខភាពម្ដាយនិងកូននោះទេ អាចធ្វើឲ្យកូនរលូតឬកូនកើតមុនខែនេះបើតាមការលើកឡើងរបស់លោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតគន់អូន ប្រធានផ្នែករោគស្ត្រីនៃមន្ទីរពេទ្យកាឡាម៉ែត1លហុងខ្ចី ឡុងខ្ចីមានជាតិជ័រច្រើន អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះរលូតកូនបានបើញ៉ាំនៅត្រី មានដំបងព្រោះជាតិជ័រមាននៅក្នុងផ្លែល្ហុងខ្ចីធ្វើឲ្យម្ដាយឈឺពោះស្បូនកន្ត្រាក់2ដំឡូងព្រៃដំឡូងព្រៃដែលយើងពុំស្គាល់មានសារជាតិពុលតុកស៊ីនភាគច្រើនជាតិពុលនោះមាននៅក្នុងបន្លកឬខ្នែងអញ្ចឹងហើយស្រីស្រីមានផ្ទៃពោះកុំញ៉ាំអីចំណែកឯដំឡូងជ្វាឬដំឡូងបារាំង